អត់លឺខ្លួនទេមែនទេរឿងខ្ញុំនឹងចំរៀងគេច្រៀងដូចគ្នា ស្និទ្ធស្នាលបំផុតគេក៏ប្រងើយដាក់ខ្ញុំមានអារម្មណ៍ថាដើរថយក្រោយមានឱកាសលើកទី2ទេអាចកែភាពអំនួតខ្ញុំនៅពេលនេះព្រមអ្នកក្បែរខ្លួនខ្ញុំពេលនាងគេហាំងអរជំនឿលើខ្ញុំ សូមបិទលូដែលស្និទ្ធស្នាលបំផុតគេក៏ប្រងើយដាក់ខ្ញុំ លើពីពីទៅអាចកែភាពអំនួតខ្ញុំនៅពេលនេះខ្ញុំនៅពេលនេះព្រោះអ្នកបាត់ខ្ញុំពេលនេះគេហាក់អស់ជំនឿលើខ្ញុំសូមបិទមនុស្សដែលស្និទ្ធស្នាលបំផុតគេក៏ប្រងើយដល់ខ្ញុំមានអារម្មណ៍ថាដើរថយក្រោយចាចា ធាក់នៅប៉ាខ្ញុំមកធំមកប៉ាតែប៉ុណ្ណឹងមានកន្លងខាងខ្ញុំប្រហែលពេលប៉ោងទៀតក៏បានដែរអូបងមួយមកកុំមកចំណុំមិនអត់បានទេត្រូវតែទៅហៅកូនឲ្យបានចេននេះឯងនាំអ្នកណាមកនឹងវីសង្សារខ្ញុំមកសង្សារកុំអោប៉ាខ្ញុំតែប៉ាក្មួយស្រឡាញ់មីងតាអូយ៉ាអ្នកណាមកឯងឲ្យអូនខ្លាចជាម៉ាក់បងអូនណា

ពេលអូននឹកបង អូនចង់ឲ្យបងមកជួបអូនភ្លាមភ្លាមនឹកបងខ្លាំងអញ្ចឹង មានអីពិសេសបងអត់អឺគឺមានច្រើនច្រើនណាស់ថាណែបងស្រឡាញ់កាំងនិយាយមិនចេញក៏ថាបាន បងវីបងមិនដឹងដែរផែសន្សុកទៅដឹងអត់ដែរបងដែរតែមិនបាយមកកាត់អញមកមានកាយគឺយើងមកតាម អាមនុស្សថប់ទៀតតែតដើមសរសើររបស់យើង មានការងារល្អខ្លួនក៏ល្បីហេតុអីមកតាក់ទងសរសើរយើងអូមានន័យថាចេះនេះសរសើរឯងមែនទេ មែនហើយជានីជាសង្សាររបស់យើងតែនាងចាញ់សម្ដីផ្អែមហើមរបស់ឯងទើបនាងគិតមកជួបឯងហ្នឹងឯងបន្ទោសយើងមិនបានទេណាមនុស្សស្រីគេឆ្លាតគេចេះរឹសគេមើលឃើញតែយើងនេះមនុស្សប្រកែមនុស្សមានសមត្ថភាពមានគេឈ្មោះល្បីលុយក៏មានចាយរូបក៏ក៏សង្ហាទៀតចុះឯងវិញធំតែជាអ្នកនិពន្ធម្នាក់អន់អន់និពន្ធផង លេងភ្លេងតាមផាប់ផងជាងនឹងយប់ផងជាងថ្ងៃផងយកលុយមកគ្រប់ទិញបាស៊ីចង់មកភាពជាមួយយើងមិនកើតមនុស្សអំនួតដូចឯងគង់មានថ្ងៃមាននេះទេស្ដាយណាស់ដែលយើងនឹងអ្នកដតីចាប់ទុកឯងជាឯដលសរសើរជីវិតឯងខំតស៊ូយ៉ាងលំបាកតែតាមការពិតពេលមានឈ្មោះល្បីចាប់ផ្ដើមចេញចរិតស៊ីនមកយើងអញ្ចឹងហើយឯងចង់មិនណែ មួយទៀតយើងមានបានតែអស់ក្បាលឯងតែអស់ក្បាលមនុស្សទាំងអស់គ្នាហ្នឹងឲ្យគេមកគ្រប់ត្រូវយើងយកយើងធ្វើឲ្យដល់លើកយើងដាក់លើហឹងឯងបានហើយណាឈប់ឆ្លោះគ្នាទាំងពីរនាក់អត់អីជានេះនេះអូនឯងហ៊ានគាត់បងហ៎អូនឆាប់ប្រាប់បងច្បាស់មកប៉ណ្ណឹងហ่าឯងដឹងខ្លួនទៀតអ្ហ៎ឯងមើលខ្លួនឯងមើលមកប្រៀបយើងមិនបានឯងកុំមកសួរគេ តែហេតុអីបានគេក្បត់ឯងត្រូវត្រឡប់ទៅសួរខ្លួនឯងវិញតើរងឯងនេះមានអីឲ្យគេស្មោះអាណិតឯងបើដឹងថាឯងជាសង្សារចានីយើងប្រហាត់លួចលាក់ឯងហើយយើងនេះចេញមុខចេញមាត់តាំងពីដំបូងមកម៉េះត្រូវដឹងថាយើងឈ្នះឯងគ្រប់យ៉ាងឯងដឹងឯងគ្រាន់តែឃើញឯងចូលមកធ្វើការនៅក្រុមហ៊ុនសានភ្លាមណា យើងលាឈប់ភ្លាមដឹងមកពីអីអត់មកពីយើងនេះអត់ចង់ធ្វើការជាមួយមនុស្សធន់អន់អន់ដូចឯងអញ្ចឹងចានីអូនច្បាស់ទេថាយកវានឹងខ្ញុំតាមងវីមើលច្បាស់អត់ប៉ុណ្ណឹងបើថាច្បាស់ហើយក៏បោកក្បាលធ្វើជំនៀងអន់អន់បើឯង សុំទោសនេះបងធ្វើចិត្តឲ្យតិចតិចសិនទៅអញ្ញមមកសាច់មក យើងថាហើយថាមិនចេះខុសឥឡូវវាមិនមកមែនវាទុកកូនវាចោលទៅកើតអញ្ចឹងហើយបានយើងមិនទុកចិត្តយើងជិះមកតាមក្រោយនេះយប់ស្មើនេះទៅហើយវាទុកកូននៅម្នាក់ឯងកើតនោះវាចំមែនតើហើយចៅតាតា ប៉ាចៅរវល់ណានេះតាមកយកអញតាតោះទៅផ្ទះទៅចៅចុះបើចៅទៅបាត់ហើយប៉ាមកយកខូនប៉ាច្បាស់ជាខឹងមិនខានចៅតាប៉ាអត់ខឹងទេប៉ារបស់ចៅបានទូរស័ព្ទមកតាហើយថាឲ្យតាមកទទួលចៅណាប៉ាចៅស្រឡាញ់ចៅណាណាតោះតោះទៅមើលតាតោះមកចៅតោះ Thank you. ស់គ្នាយប់នេះខ្ញុំអត់សប្បាយចិត្តអញ្ចឹងហើយដើម្បីបញ្ចេញកំហឹងខ្ញុំប៉ាទាំងអស់ណាគេចង់ញ៉ាំអីក៏បានដែរនេះអីលេងមែនតើណាវីនេះដល់ថ្នាក់ចេញមកផាប់ផងហ៎លុយមានប៉ុណ្ណឹងហ៎ហើយមើលពួកគេនេះសប្បាយអពីយើងប៉ាលុយយើងហៅបានមកស្រួលស្រួលឯងអញ្ចឹងហើយពេលយើងស្មុកយើង stress យើងត្រូវយកលុយមកបន្ធូរអារម្មណ៍ខ្លះអញ្ចឹងហើយកុំគិតច្រើនពេកអាវី បបាឯងរោរឿងឯងនាំកូនឯងមកខុនដូវិញទៅទៅខ្វល់អីច្រើនម្លេះឯងមិនបានរស់ពឹងពាក់លើគាត់ឯណាតែប៉ាម៉ាក់យើងក៏មិនឲ្យយើងយកណាមកទេព្រោះថាគាត់មិនទុកចិត្តធ្វើអញ្ចឹងក៏ល្អដែរឯងស្រួលផងមិនចាំបាច់មានអូនណាទៅដៃទៅជើងឯងនិយាយចឹងមិនកើតទេអូនណានៅជាមួយយើងតាំងពីតូចបើអត់ឃើញយើងបាច់និយមស្លាប់ហ៎នោះនឹកដើមទាំងហើមដល់តែម្ដងនោះ បើមិនបានមើលថែអូនណាមើលថែសង្សារជំនួសទៅមែនទេមើលថែអូនទៅណាមកវីមានឱកាសលើកទី2ទៅអាចកែភាពអត់ពេលនេះរូបអ្នកបាត់ខ្ញុំទេពិសាក៏ជុលឥឡូវនេះបូជុលរង្វាន់ធំជាងគេរង្វាន់បើនេះគឺក្លិនក្លិនជាភាពស្រស់ស្អាតរបស់អ្នក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 ស្មានជីវិតរស់រវើង Colgate ញញឹមកាន់តែច្រើនដើម្បីមានឱកាសទទួលបានរថយន្តនិងមាសភេសជ្ជៈ Pocari Sweat ផ្ដល់នូវសុខភាពល្អជាមួយអីចឹង Pocari Sweat បានដល់ Extra មានអនុភាពបន្ធូរការឈឺចាំដល់ទៅ37%ខ្លាំងជាងប៉ារ៉ាសេតាមុលធម្មតា Osarin Diaries រសជាតិនិងគុណតម្លៃមិនអាចបំភ្លេចបាន បាកា Sugar Free អ្នកមានជំងឺទឹកនោមផ្អែមក៏អាចបើកម្លាំងបាន បាកាលើសពីភេសជ្ជៈបើកម្លាំងផលិតផល Lipai ល្បីល្បាញជាង60ប្រទេសលើពិភពលោកជម្រើសថ្មីសម្រាប់អ្នកមានឱកាសលើកទី2ទៅអាចកែភាពអត់ពេលនេះរូបអ្នកបាត់ខ្ញុំទេឃើញអត់ខនតបងខលមកអូនភ្លាមអូនមកជួបបងភ្លាមតែម្ដង មានណាគេស្រឡាញ់បងជាងអូននេះមើលថាបានតាតែមើលថាចានីផ្សេងមើលថាណាផ្សេងលក្ខខណ្ឌខុសគ្នាលក្ខខណ្ឌបែបណាក៏បានចេញនេះតាបងទាំងអស់ហ្នឹងតាមរហូតដល់ពេលពិសេសតែម្ដងពេលពិសេសពេលពិសេសមកយើង ចិត្តនេះអត់ប្រាប់ទេទុកឲ្យបងឯងឆ្ងល់អញ្ចឹងគឺលេងមួយថេនសិនណាបងទៅទឹកទឹកផ្លែត ភ្លីភ្លឿនមើលមនុស្សទេផ្លូវមិនផ្លូវមិនដាក់បុកមនុស្សទាំងរួននេះសំទោសវិញខ្ញុំថាមកចូលកែវជាមួយបងតែមិនគួរណាមានរឿងចឹងសោះសំទោសផងណាបងហើយលោកឯងនេះស្គាល់ខ្ញុំពីកាំងមកចង់ចូលកែវមួយខ្ញុំខ្ញុំជាអ្នកចម្រៀងម្នាក់ដែរបងខ្ញុំចង់មកច្រៀងចម្រៀងដែរបងនិពន្ធឲ្យខ្ញុំចឹងហើយទៅខ្ញុំមកចង់រាក់ទាក់ជាមួយបងអ្នកចម្រៀងម្នាក់អមិនក៏ខ្ញុំមិនដែរស្គាល់អូយល់ហើយប្រហែលជាអ្នកចម្រៀងមិនល្បី ហើយមកចង់តោងជំនាញរបស់ខ្ញុំយកល្បីមែនទេសុំទោសណាលំដាប់ខ្ញុំនេះមិនដែលធ្វើចម្រៀងឲ្យអ្នកចម្រៀងអន់អន់យុទ្ធជាបងកុំនិយាយសម្ដីបែបនេះដាក់ខ្ញុំបងបងជាមនុស្សល្បីម្នាក់ដែរបងគួរប្រើសម្ដីល្អជាមួយខ្ញុំបានហេតុអីខ្ញុំត្រូវនិយាយល្អត្រូវនិយាយគួរសមដល់លោកឯងចង់ទៅណាក៏ទៅទៅ ទាំងអស់គ្នាយប់នេះខ្ញុំអត់សប្បាយចិត្តអញ្ចឹងហើយដើម្បីបញ្ចេញកំហឹងខ្ញុំប៉ាទាំងអស់ណាគេចង់ញ៉ាំអីក៏បានដែរនេះអីលេងមែនតើអាវីនេះដល់ថ្នាក់ចេញមកផាប់ផងហ៎លុយមានប៉ុណ្ណឹងហ៎ហើយមើលពួកគេនេះសបាយអស់ពីយើងប៉ាគេលុយយើងហៅបានមកស្រួលស្រួលហើយ វីមកល្អហើយវាអាចដឹងទេថាខ្ញុំហៅវីមកមានការអីដឹងតាអារឿងលុយបងមនុស្សឡានហ្នឹងមែនត្រូវហើយព្រោះវាឯងណាខាន់បងលុយឡានឲ្យខ្ញុំ3 4ខែ ថាបងខ្ញុំជាប្រចាំខែតែឥឡូវវាឯងខុសពីកិច្ចសន្យា តែវាឯងមិនបងខ្ញុំខ្ញុំនឹងអូសយកឡានវាឯងវិញព្រោះតែរឿងនេះហើយបងខ្ញុំមកដោយសារតែខ្ញុំមិនវាភ្លេចអារឿងបងលុយឡានដួលបន្តិចបន្តួចហ្នឹងបើសិនជាវាឯងគិតថា រឿងបងថៃឡានណាគឺរឿងតិចតួចខ្ញុំក៏មានពាក្យនិយាយមួយវាអញដែរខ្ញុំនឹងយកឡានមកវិញហើយទៅតាមកិច្ចសន្យាដែលវាអញបាននិយាយមួយខ្ញុំខ្ញុំនិយាយវាអញច្រើនលើកច្រើនដងមកហើយខ្ញុំសង្ឃឹមថាវាអញនឹងយល់ខ្ញុំយល់តាណៃទេយកទៅវិញតាព្រោះថាឡាននេះខ្ញុំក៏មានកម្រងដកចាញ់យូរហើយមនុស្សដូចខ្ញុំមានតែគេយកឡានមកឲ្យជី free free គេផ្សេងតែកន្លែងខ្ញុំផ្សេងបើសិនជាវាអញមិនធ្វើអ្វីតាមកិច្ចសន្យាខ្ញុំដកឡានមកវិញ អរគុណច្រើនដែលវាបានបងឡានកន្លងមកយើងគ្មាននេះពាក់ព័ន្ធគ្នាទៀតទេមែនហើយយើងគ្មានពាក់ព័ន្ធមួយនេះទៀតទេសង្ឃឹមថាវាឯងបងឡានកន្លែងផ្សេងគឺបងឲ្យទៀងទាត់កុំឲ្យដូចកន្លែងខ្ញុំ មានការស្អីអឺអត់មានការអីទេបងគ្រាន់តែខ្ញុំមកនេះណាក៏ចង់រំលឹកបងពីការបងរំលោភខុនដូខ្ញុំទើបតែខានបង3ខែទេហើយចាំបាច់មកបញ្ជាក់ដដែលដែរច្រើនដងមែននិយាយទៅខ្ញុំមកនេះក៏ព្រោះតែមេខ្ញុំក៏ចាត់ឲ្យមកដែរទេព្រោះបងខានបងលុយច្រើនខែហើយ ប្រហែលខែមុនក៏លើសពាក់កណ្ដាលទៀតណាបងអញ្ចឹងមកខ្ញុំមកទឿនបងបន្ថែមហ្នឹងណាបងអញ្ចឹងបងជួយបងលុយស្រុបឲ្យពួកយើងផងណាបង បើបងមិនបងទេពួកខ្ញុំនឹងចាត់ការតាមផ្លូវច្បាប់ហើយណាបង គឺរឹបអូសយកខុនដូបងវិញហើយណាបងអញ្ចឹងខ្ញុំសង្ឃឹមថាបងនឹងយល់ពីបញ្ហាមួយនេះណាបងកន្លែងគេផ្សេងដូចជាមិនអញ្ចឹងទេនេះខ្ញុំទៅតំបងយឺត3ខែណាមិនជ្រុលពេកណាអីវាមិនជ្រុលទេបងព្រោះក្រុមហ៊ុនណាខុនដូណាក៏ដូចខុនដូណាដែរក៏គេត្រូវការឲ្យបង ប្រាក់តាមគោលការណ៍ក្រុមហ៊ុនដែរបង អឺអញ្ចឹងបើបងមិនជឿទេបើបងមានការអីបងអាចតាក់ទងទៅប្រធានក្រុមហ៊ុនរបស់ខ្ញុំក៏បានដែរណាបងខ្ញុំដឹងហើយចាំខ្ញុំរើចេញតែខ្ញុំសុំពេលសិនអញ្ចឹងពួកយើងនឹងទុកពេលឲ្យបងពីអាទិត្យដើម្បីបងរើចេញណាបងអញ្ចឹងអរគុណណាបងអញ្ចឹងជម្រាបលាណាអស់អីទៀតហើយវ៉ៃ ហឡូមិនបើលោកអញបោះឌីដាក់ខ្ញុំអញ្ចឹងលីចង់ឲ្យខ្ញុំនិយាយល្អជាមួយលោកឯងវាយ៉ាងម៉េចណាពេលយកប័ណ្ណជំនាញឲ្យខ្ញុំណាអួតសិតថាប័ណ្ណលោកឯងចេញមកវាផ្ទុះនេះផ្ទុះស្អីហានេះលក់រយៈពេល3ថ្ងៃហើយណាសំបីតាបាត់នេះក៏គ្មានអ្នកណាទិញដែរដាក់តាម YouTube ក៏គ្មានអ្នកណាមើលដែរហើយគេខមមិនជេរគ្រប់គ្នានៅតាម YouTube ថាបតនេះវាដូចឈួតវាគ្មានន័យតើលោកឯងហ្នឹងណាដោះស្រាយជាមួយខ្ញុំយ៉ាងម៉េចលោកឯងមកបន្ទោសខ្ញុំនេះអត់ត្រូវទេណាគួរតែបន្ទោសក្រុមហ៊ុនខ្លួនឯងតែដែលគ្មានស្តង់ដារវិញមិនត្រូវគ្មានស្តង់ដារទោះបីក្រុមហ៊ុនរបស់ខ្ញុំណាវាមិនសូវមានឈ្មោះបោះសម្លេង នៅទីផ្សារតែក្រុមហ៊ុនរបស់ខ្ញុំណា មិនដែលចេញបត់ណាដែលគ្មានគុណភាព ទៅលើទីផ្សារតែមកពីខ្ញុំនេះជឿជាក់លើលោកឯងថាបត់របស់លោកឯងដាក់ទៅវាល្បីតែមិននឹកស្មានថាខ្ញុំមើលមនុស្សខុសសោះណែបើទោះខ្ញុំមិនបានទេណាខ្ញុំមិនខ្វល់ទេពួកកន្លងមកលោកដឹងហើយបត់ជំនាញខ្ញុំសេះទៅគឺសិតតែផ្ទុះមែន លោកឯងខ្លួនឯងមិនដឹងថាយកអ្នកចម្រៀងមកពីណាផងសំឡេងស្ដាប់មិនកើតច្រៀងគ្មានការតាក់ទាញអ្នកចម្រៀងរបស់ខ្ញុំណាច្រៀងពីរោះហើយមានសមត្ថភាពពេញលេញអ្នកណាមិនស្គាល់ណាណា ចេញបត់ណាទៅក៏មានអ្នកគ្រប់គ្រងច្រើនដែរតែសម្រាប់បត់របស់លោកឯងនេះចេញទៅគេរិះគន់ព្រៀតបើមិនជួយគេល្បីកុំយកគេឈ្មោះគេមកជន់ខ្ញុំក៏ដូចគ្នា ខ្ញុំមានកេរ្តិ៍ឈ្មោះល្បីមុនរាជាងរបស់លោកឯងនឹងទៀតហើយឥឡូវខ្ញុំប្រហែលត្រូវខកខានស្នាដៃដោយសារតែអ្នកជំនាញរបស់លោកឯងនឹងមានឱកាសលើកទី2ទៅអាចកែភាពអស់ពេលនេះរូបអ្នកមិនខ្ញុំទេពិសេសក៏ជុលឥឡូវនេះហូជុលរង្វាន់ធំជាងគេរង្វាន់បើនេះគឺក្លិនក្លិនជាភាពស្រស់ស្អាតរបស់អ្នក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 ស្មានជីវិតរស់រវើង Colgate ញញឹមកាន់តែច្រើនដើម្បីមានឱកាសទទួលបានរថយន្តនិងមាសភេសជ្ជៈ Pocari Sweat ផ្ដល់នូវសុខភាពល្អជាមួយអីចឹង Pocari Sweat Panadol Extra មានអនុភាពបន្ធូរការឈឺចាំដល់ទៅ37%ខ្លាំងជាងប៉ារ៉ាសេតាមុលធម្មតា Osarin Diaries រសជាតិនិងគុណតម្លៃមិនអាចបំភ្លេចបាន បាកា Sugar Free អ្នកមានជំងឺទឹកនោមផ្អែមក៏អាចបើកម្លាំងបានបាកា លើសពីភេសជ្ជៈបើកម្លាំងផលិតផល Lipai ល្បីល្បាញជាង60ប្រទេសលើ ពិភពលោកជម្រើសថ្មីសម្រាប់អ្នកមានឱកាសលើកទី2ទៅអាចកែភាពអស់ពេលនេះរូបអ្នកបាត់ខ្ញុំទេមួយឆែកផងហេតុអីបានសារព័ត៌មានណា គេចោះព័ត៌មានថាខ្ញុំនេះច្រៀងបង្កើតច្រៀងដូចឈួតមិនដឹងយកបត់មកពីណាពីណីយកមកច្រៀងមកសួរអាអ្នកនិពន្ធនេះរឹកជាងកពូលតារាល្បីទៀតបត់ដែរណាណាយច្រៀងគឺវាជាអ្នកនិពន្ធហ្នឹងហើយខ្ញុំណាមិនខ្វល់អ្នកណាគេអ្នកនិពន្ធទេបងផលសំខាន់ណាខ្ញុំបាន cancel cancel របស់ខ្ញុំណាដែលខ្ញុំបានកក់ជាមួយគេហ្នឹងខែក្រោយហ្នឹងអស់ហើយដោយសារតែអាបត់ចម្រៀងឈួតឈួតនេះឯងអាយលឺហើយនៅដោយសារតែឯងហ្នឹង ទើបអ្នកចម្រៀងស្ទើរតែផ្កាប់តាឡោកទាំងអស់គ្នាហើយខ្ញុំសុំឈប់ធ្វើការជាមួយមនុស្សដែលគ្មានទំនួលខុសត្រូវដូចជាលោកឯងហើយធ្វើការឲ្យរួចតែពីដៃឈប់ឈប់ទៅមិនគិតថាលោកឯងអត់ជួយខ្ញុំនឹងខ្ញុំងក់មែនខេញយ៉ាងណាដែរមានក្រុមហ៊ុនច្រើនណាស់ដែលគេត្រូវការមនុស្សមានសមត្ថភាពដូចខ្ញុំគ្មានអាណាចង់បានលោកឯងទៀតទេអាមនុស្សដែលមានសមត្ថភាព តែចរិតអំនួតអញ្ចឹងណា ទោះបីជាពេញចិត្តស្នាដៃឯងក៏គេគិតមើលពីចរិតរបស់ឯងសិនដែរចាំមើលខ្ញុំធ្វើកន្លែងផ្សេងខ្ញុំនឹងធ្វើល្អដាច់ជាងធ្វើនៅកន្លែងលោកឯងម្ដងនេះខាត់ចង់ខាត់ដើមដោយសារអវិមិនខាន ហើយម៉ាក់នៅស្លោតខ្ញុំដល់ណាទៀតនេះខ្ញុំមកណាម៉ាក់ហើយប៉ាក៏ទៅណាហើយប៉ាឯងនឹងមករៀនចៅណានៅខាងលើ ហើយឯងនេះមកធ្វើស្អីឯងនេះទុកឲ្យចៅណាដេកយំនឹកឯងប្រហែលយប់ហើយហានេះតបនឹកឃើញមករកូនអារម្មណ៍តែឯងស្រឡាញ់កូនចង់នៅជាមួយកូនវាបាត់តណាអស់ហើយហាអូ thôi ម៉ាក់ខ្ញុំក៏មានការងារធ្វើដែរណាម៉ាក់ខ្ញុំនៅតែស្រឡាញ់កូនបារម្ភពីកូនដូចតែមុនអញ្ចឹង ខ្ញុំមិនដែលមានចិត្តចង់ទុកកូនចោលទេនេះប៉ាឯងខឹងនឹងឯងខ្លាំងណាស់ណារឿងដែលឯងទុកចៅណានេះឲ្យឈរនៅមុខសាលាទោះពេលនេះឯងត្រឡប់មកយកចៅណាទៅវិញក៏បាក់មិនទុកចិត្តថាឯងនេះមើលចៅណាបានល្អដែររឿងប៉ាគាត់ពេញចិត្តជាមួយខ្ញុំគ្រប់តែរឿងហ្នឹងខ្ញុំពិបាកមួណាតាំងពីតូចមកខ្ញុំមិនឲ្យកូនខ្ញុំវេទនាទេតើកូនតើទៅតែយើងវិញកូនខ្ញុំអត់ទៅទេខ្ញុំស្អប់ប៉ាខ្ញុំនៅជាមួយម្យាយរហូត ខ្ញុំស្អប់ប៉ាប៉ាកុហកខ្ញុំច្រើនដងហើយនេះសមមុខឯងហើយដែលຕົកកូនចោលកុំមកថាខ្ញុំថែមើលម៉ាក់ខ្ញុំអត់សប្បាយចិត្តណាពេលឮកូនខ្ញុំនិយាយចឹងចឹងម៉ាក់តើកូនតាទៅមួយប៉ាវិញកូនណានេះកូនណាជិះស្រឡាញ់ប៉ាមែនទេខ្ញុំឈប់ស្រឡាញ់ប៉ាហើយប៉ាជាមនុស្សអាក្រក់ប៉ាកុហកខ្ញុំរាល់ថ្ងៃប៉ាចាញ់ទៅខ្ញុំនៅជាមួយយាយវិញ នេះឯងលឺហើយមែនទេគ្មានអណ្ដាមរៀនឲ្យកូនឯងនិយាយទេ តែមកពីគេឃើញទៅមើលឯងធ្វើដាក់គេរាល់ថ្ងៃពេកម៉ាក់ជួយនិយាយមួយកូនណាខ្ញុំតិចម៉ាក់ខ្ញុំចង់ឲ្យគេទៅគេនៅខុនដូយប់នឹងមួយខ្ញុំវិញម៉ាក់ចៃណានេះទៅជាមួយប៉ាទៅណាប៉ាចៅនឹកចៅអត់ទេខ្ញុំអត់ទៅទេខ្ញុំនៅជាមួយមីយាយវិញប៉ាទៅវិញណាខ្ញុំអត់នៅជាមួយទេ នេះឯងលឺហើយមែនទេអត់អីចឹងស្អែកខ្ញុំមកម្ដងទៀតគូណាជប់ស្រឡាញ់ប៉ាមែនតែប៉ានៅតែស្រឡាញ់គូណារហូតអញ្ចឹងស្អែកប៉ាមកយកគូណាណាម៉ាក់ខ្ញុំទៅណាខ្ញុំមកអូនណាបង ចង់នៅជាមួយម៉ាក់យាយអញ្ចឹងឡើងទៅគេងនៅខាងលើណា ណាមករៀនឲ្យកូនឯងនិយាយទេ តែមកពីគេឃើញទៅមើលឯងធ្វើដាក់គេរាល់ថ្ងៃពេកអត់ទេខ្ញុំអត់ទៅទេខ្ញុំនៅជាមួយមីយាយវិញប៉ាទៅវិញណាខ្ញុំអត់នៅជាមួយប៉ាសូទៅនៅកូនណាតែប៉ាពិតជាស្រឡាញ់កូនមែនប៉ាអត់ចង់ឲ្យកូនខឹងប៉ាទេ ថាយើងនឹងមានរូបអត្តមានទៀតជាអ្នកណាជាអ្នកណាច្បាស់ណាស់ច្បាស់ជាងនឹងចានីមខាន ដោះជាស្រីចម្រៃនឹងមិនខាន់ មានការអីមែនមហោខ្ញុំទាំងផឹកអញ្ចឹងនេះពួកអាយទាំងពីរនាក់មានបានឆ្លោះគ្នាមែនទេមែនហើយពួកយើងមិនបានឆ្លោះគ្នាទេឆ្លោះគ្នាមិនអីបើបើយើងស្រឡាញ់គ្នាទាំងអីនេះមានន័យថាពួកឯងទាំងពីរនាក់នេះរួមដៃគ្នាបោកយើងតាំងពីដំបូងមែនទេប្រហែលជាឈឺចាប់ខ្លាំងនេះ ដែលត្រូវគេបោកអញ្ចឹងយើងមិនបានមកជឿក្បាលវិលមុខជាមួយមនុស្សអត់ប្រយោជន៍ដូចនាងនាងឯងចង់ទៅណាជារឿងរបស់នាងឯងដែលយើងមកនេះគឺយើងមកសួររឿងនេះធ្វើបាត់នេះដាក់យើងមានន័យថាម៉េចនេះនាងឯងធ្វើអញ្ចឹងដើម្បីអីចង់បង្ខុសគេឈ្មោះយើងមានឱកាសលើកទី2ទេអាចកែភាពអស់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 ថ្មីទឹកដោះគោប្រអប់សញ្ញាខ្លាំងខ្មុំគុណភាពល្អនិងគុណប្រយោជន៍ពីស្រាសាឡៃស្ទីងជីវិតប្រកបដោយភាពស្វាហាប់ស្មានជីវិតរស់រវើង Colgate ញញឹមកាន់តែច្រើន ដើម្បីមានឱកាសទទួលបានរថយន្តនិងមាសភេសជ្ជៈ Pocari Sweat ផ្ដល់នូវសុខភាពល្អជាមួយអីចឹង sweat Panadol Extra មានអនុភាពបន្ធូរការឈឺចាំដល់ទៅ37%ខ្លាំងជាងប៉ារ៉ាសេតាមុលធម្មតា Ozarian Diaries រសជាតិនិងគុណតម្លៃមិនអាចបំភ្លេចបាន បាកា Sugar Free អ្នកមានជំងឺទឹកនោមផ្អែមក៏អាចបើកម្លាំងបាន បាកាលើសពីភេសជ្ជៈបើកម្លាំង ផលិតផល Lipai ល្បីល្បាញជាង60ប្រទេសលើពិភពលោកជម្រើសថ្មីសម្រាប់អ្នកមានឱកាសលើកទី2ទៅអាចកែ ដូចជាឯងវាមិនសមមានគេឈ្មោះល្អល្អទេឯងឌីយើងនឹងខោយើងកាលពីដំបូងគឺយើងស្អប់ឯងខ្លាំងទើបយើងនឹងចេញនេះវាចំផែនការដើម្បីបោកអាមិចខំទៀតដូចជាឯងនេះមីមានន័យថាវីដេអូដែលបាយធ្លាចេញទៅហ្នឹងជាស្នាដៃបើឯងម្នាក់ដាអូមែនទេជាស្នាដៃរបស់ពួកយើង ទោះបីតែឯងឆ្លោះគ្នាជាមួយបងដានៅមុខខុនដូក៏យើងឲ្យគេលួចថតហើយមួយទៀតឯងឆ្លោះគ្នាជាមួយអ្នកជំនាញនៅក្នុងផាប់ណាក៏ជាស្នាដៃយើងដែរតែមនុស្សវាឯងណាក្នុងចំណោមមនុស្ស100នាក់99នាក់អីគេស្អប់ឯងសិលជំនាញវាយមកឯងរាល់ថ្ងៃនេះកំពុងអត់ដនដាផងប្រយ័ត្នគប់គប់មិនបានទៅមើលកូនទេវើយ បើទោះយើងមិនពីរនាក់ទោះមិនទៅដែរគឺគួរតែបន្ទោសចរិតខ្លួនឯងបានត្រូវឯងធ្វើឲ្យគេស្អប់ចូលចិត្តធ្វើចរិតក្អត់កតោងមិនដែរយល់មុខអ្នកដទៃសំមុខឯងអាមនុស្សសរោអូយើងប្រាប់ឯងទៅចុះគ្រប់ប្រតិកម្មទាំងអស់គេបានស្ទើឈ្មោះឯងទុកហើយ មានអាណាគេចង់បានឯងធ្វើការនេះទេឯងត្រឡប់ទៅដើរដល់សត្វណែតតាមដងផ្លូវវិញទៅភ្លេចបិទទ្វារបែបបែបនោះទៀតណា ឯងប្រហែលបានឃើញរឿងព័ត៌មានក្នុងវីដេអូទាំងអស់នោះហើយមែនទេយើងមកនេះគឺមើលឯងជួយយើងមិនដឹងទេយើងពេលពេលយើងរវល់រវល់ស្អីហ៎ព្រោះដងគ្នាដល់តាមអញត្រុកត្រុកសោះយើងចង់ឲ្យឯងតាក់ទងទៅពួកព័ត៌មានឲ្យយើងតិចយើងមិនធ្វើទេវើយរឿងផោះឯងឯងដោះស្រាយខ្លួនឯងចឹងស្រួលមិនស្រួលរឿងក៏ពាក់ព័ន្ធដល់យើងផង ហេឯងជាមិត្តភក្តិរបស់យើងហ៎មិនបានយើងចឹងកើតឯងភ្លេចទេមែនទេថាយើងធ្លាប់ជួយឯងខ្លះមិត្តភក្តិក៏ដោយក៏យើងខ្វាត់ដែរវើយរឿងដែលឯងសាងវាសំមុខហើយតែឯងទទួលមេរៀនហ្នឹងស្មានតែយើងចង់រាប់អានមនុស្សដូចជាឯងហ៎ការដែលយើងរាប់អានឯងនេះព្រោះតែយើងចង់បានលុយឯងអាមិនថោកទៀតពេលយើងនិយាយឈ្មោះ ដើរតាមយើងត្រុកត្រុកដូចឆ្កែពេលយើងមានបញ្ហាដើរចោលយើងអញ្ចឹងមកពីខ្លួនឯងទេយើងមិនដែលសบายចិត្តនឹងដើរតាមឯងទេពេលដែលឯងហៅយើងទៅណាមកណាឯងតែតែមើលគេយើងការដែលអញទ្រាំទៅគាត់តែចង់បោកឯងស៊ីទេសំដីល្អណាមកបើខ្លាំងមែនសងលុយឥឡូវហ្នឹងមកលុយស្អី យើងចាពេលឯងពីពេលណាឆាប់រកផតាំងមកនេះឯងចង់បោកយើងមែនទេយើងមិនបានបោកឯងតែឯងនេះវាល្ងងឲ្យយើងខ្ចីលុយហើយគ្មានកិច្ចសន្យាអាល្ងងមិនចេះចាំមិនចេះគិតវាសំមុខឯងហើយឯងឯងសាកបាយលោមើលទៅឯងប្រកាសជាបានដេកគុកហើយមុខឯងនេះ ទោះបីជាប់គុកក៏គ្មានអាណាអាណិតអីដែរគេមានតែអថែមហ៎ទោះពេលនេះយើងធ្លាក់ខ្លួនមែនតែវាក៏ធ្វើយើងបានឃើញច្បាស់ថាមិត្តដូចឯងនេះវាមិនបាច់ឆ្កែបើថាដាក់បាយឲ្យវាស៊ីមួយពេលហើយវាចាំម្ចាស់វាឲ្យមួយជីវិតតែឯងវិញសងវេកយើងនឹងចាំទុកក្នុងចិត្តចនិចថាអាមិត្តដូចឯងនេះ វាអាម៉េចហើយយើង នឹងនាំបងប្អូនរបស់យើងដាក់ជាឲ្យផុតហាលុយដែលជាពាក់យើងហ្នឹងយើងដាក់ទៀនចុះចាប់ទុកថាដាក់ទៀនឲ្យពួកដាវស៊ីពេគេត្រូវហើយពេលនេះគេ គ្រប់គ្នាសប្បាយចិត្តនឹងការធ្លាក់ខ្លួនរបស់ឯងអាវីគ្រប់យ៉ាងមកពីឯងទាំងអស់ឯងបំផ្លាញខ្លួនឯងច្បាស់ណាស់ ឃ្លីបបមានការប្រយុទ្ធមិញហ៎ម្នាក់ហ្នឹងកាលពីប្រហែលឆ្នាំមុនលើល្បីមានគេដសារថា ជាមនុស្សដែលប្រកែតស៊ូក្នុងជីវិតរហូតដល់បានជោគជ័យតែគួរស្ដាយមកប្រហែលឆ្នាំផងក៏ផ្លាស់ប្ដូរវិញបាត់ម៉ែហ្នឹងស្ដាយឯងខំជឿឲ្យយើងរត់តាម តែធៀបប៉ិតសាហាវអញ្ចឹងសោះហើយមានភ័យមួយខុសខាងអ្នកអំណុលទេទៀតលុយទៀតយើង ឃើញគេសុភាថ្ងៃមុនសុទ្ធតែនិយាយឲ្យដំបូងមានគេល្អល្អឲ្យគេនឹងចេះតស៊ូក្នុងជីវិតនិយាយថាខ្លួនឯងនឹងកែប្រែធ្វើជាមនុស្សល្អតែនិយាយមិនបានបានផងក៏ផ្លាស់ទៅធៀបដើមវិញហើយមែនហ្នឹងអាណិតកូនហ្នឹងត្រូវរស់នៅជាមួយនឹងឪអត់កំណើតហើយលោកបួនមានសង្សារសង្សារតកូនឲ្យចិញ្ចឹមដើរសាត់ដែររហូតណា បើមានឈ្មោះជាអ្នកនិពន្ធល្បីខ្សែភ្លេចខ្លួនចុងក្រោយធ្លាក់ដុនដាបហើយឥឡូវក៏ធ្លាក់ម្ដងទៀតចាំមើលតែធ្លាក់ម្ដងនេះគ្មានថ្ងៃងើបរួចឯងចាំមើលហ្នឹងហើយមកពីធ្វើចរិតពួកគេស្អប់ច្រើនពេកណែពីនេះបកាយនិយាយដើមគេណាបាយខែហ្នឹងមិនតាន់បានបងទេបើពួកឯងបកាយអញ្ចឹងទៅធ្វើការក្រែងបានសល់លុយសងយើងខ្លះក្មេងសោះ ចេះដឹងរឿងគេមិញក៏លុយមួយមានឱកាសលើកទី2ទេអាចកែភាពអំនួតខ្ញុំ គ្រប់ពេលដែលប៉ាមានអារម្មណ៍ដោនកូនតែងតែញឹមដាក់ប៉ារហូតដល់ក្តីសង្ឃឹមឲ្យប៉ាប៉ាទៅយកកូនសិតមកប៉ាមកវិញណាពួកកូនមកអត់ទេខ្ញុំនៅជាមួយលោកប៉ាខ្ញុំមកទៅនៅជាមួយប៉ាឯងលឺហើយរំលងឯងបំផ្លាញទឹកចិត្តកូនដែលស្រឡាញ់ឯងដោយដៃខ្លួនឯងហើយណាប៉ាខឲ្យកូនណាទៅនៅមួយផាមិញកូនណាប៉ានឹងកូនឲ្យណាប៉ាចាញ់ពីរដងហើយ ដែលកុំមកស្គាល់ជីវិតរបស់ប៉ាឲ្យរួចផុតពីរឿងគ្រប់យ៉ាងប៉ាគួរសំទុះកូនប្រមាណដង ដែលប៉ាមិនអាចរកក្តីសុខឲ្យកូនប៉ាបាន អំនួតខ្ញុំនៅពេលនេះព្រមអ្នកក្បែរខ្លួនខ្ញុំពេលនាងគេហាំងអរជំនឿលើខ្ញុំសូមបិទលូដែលស្និទ្ធស្នាលបំផុតគេក៏ប្រងើយដាក់ខ្ញុំមានអារម្មណ៍ថាដើរថយក្រោយមានឱកាសលើកទី2ទៅអាចកែភាពអំនួតខ្ញុំនៅពេល with